ជាសងសាគ្នាយូរហើយស្រីក៏ដឹងថាថ្លៃអូនចិត្តរៀបការតែបែដងនេះនៅប្រាថ្នានៅស្នេហ៍ជីវ៉ាទាំងនឹងថាគ្មានផ្លូវមួយយំទៀនអូនត្រូវឃ្លាតឆ្ងាយ ចិត្តអើយសែនស្ដាយស្ដាយស្នេហ៍ស្មងត្រង់ឲ្យអូនកាទាំងចិត្តមិនចង់មិនហ៊ានបងខំខ្លាចមុំលំបាក់ថ្ងៃស្អាងអូនកាសង្សារអើយបង បានទឹកភ្នែកបងឈឺមិនហ៊ានស្រែកឈឺពេកព្រំស្អែកត្រូវបែកអូយប់នេះសូមអោអូនឲ្យណែមុនឲ្យអ្នកផ្សេងគេថែជីវ៉ា ជាប្តីបងត្រឹមសងសា ភ្លេចបងចោះណារៀបការឲ្យស្កប់ចិត្តទូជាបងត្រូវរូ้ឈឺចាប់ បើបងមិនស្លាប់មិនភ្លេចស្នេហាស្អែកបែកបងអូនត្រូវរៀបការ អូនកុំយំណាកុំនឹកបងអីថ្ងៃស្អាងអូនកាសងសាអើយបងបានទឹកភ្នែកបងឈឺមិនហ៊ានស្រា គេត្រូវបែកអូនថ្ងៃស្អាត បាត់ទឹកភ្នែកបងឈឺមិនហ៊ានស្រាយឈឺពេកព្រួងស្ដាយត្រូវបែកអូបងឈឺមិនសំខាន់កលយានអូនបានក្តី ថ្ងៃមុខស្រីត្រូវរូបភ្លេច